នៅក្នុងពេលនេះជានៅថ្ងៃ8រោចខែមិគទេឆ្នាំមីសករាជពុទ្ធសករាជ2346នៅក្នុងពេលនេះខ្ញុំគណៈស្មារតីសូមសម្ដែងពី កិច្ចប្រតិបត្តិដើម្បីជំនួយទូចិត្តដល់ទេកឡងណាហើយមានធំឡងប្រាថ្នាហើយមានតោមានបោះវាណានោះគឺយៈវិជាដែលយើងត្រូវមកគ្នារៀនប្រកបប្រតិបត្តិលោកសូមសម្ដែងដើម្បីជួយជំនួយការ ដល់អ្នកដែលត្រូវប្រឡងបឋមសាសនាធម៌ដែលយើងត្រូវគោរពប្រតិបត្តិដើមគឺបំផុតតើហើយធម៌ដែលត្រូវគោរពប្រតិបត្តិមុនគឺបំផុតគឺសទ្ធាសទ្ធាសទ្ធានោះគឺធម្មៈគឺមានជំនឿនឹងនៅខាងដើមសទ្ធាតែតែជំនឿតែតែការជឿ ហើយជឿទៅលើអ្វីជឿទៅលើអំពើល្អនិងអំពើអាក្រក់ជឿថាអំពើល្អនាំឲ្យសត្វបានក្តីសុខក្នុងសង្សារអំពើអាក្រក់នាំមកនូវក្តីសុខដល់សត្វក្នុងវិលវត្តសង្សារជាអាសង្សារគឺអន្ទោខាត់ខ្លះ ចូលពីនោះបច្ចេកទេសផ្ដាមកពីតាមមកមនុស្សពលទៅពលមកទៅហើយសង្សាររបស់វិលទៅវិលមកទៅកំណត់ដែលយើងវិលទៅវិលមកនោះក៏តាមអំណាចនៃកម្មកម្មល្អយើងធ្វើទានសិលពលាកម្មអាក្រក់យើងកំណត់សត្វយើងស្បគេទៅកន្លែងស្ដីគេប្រពន្ធគេពុទ្ធប្រកហកអត់សត្វត្រង់គឺកម្មអាក្រក់ នឹងជាថាធ្វើប្រនាំផុតបានអំនាំផុតឲ្យកើតទុកឲ្យកើតក្នុងរូបប្រែអតរកាយដេរកាអំពើអក្រក់អំពើល្អនាំឲ្យកើតបានកើតជាមនុស្សជាទេវតានឹងខទី1ហើយសត្វដែលកំពុងសោយខុសមកទីគឺបិណ្ឌជាតិមុន សត្វដែលកំពុងតើទុកមកគឺធ្វើបាបទៀតមុននេះជាអញ្ចឹងណានេះជាជាសំសមាហើយជាថាបនហើយនឹងបាបនរណាធ្វើនៅនឹងទទួលខុសត្រូវមិនដូចជាសាសនាលោកទេទេសាសនាលោកទេតែប្រកម្មទីអតិទេដល់កំណើតឲ្យសត្វឲ្យមនុស្ស ប្រកួតសុខប្រកួតសុខឲ្យជាអ្នកប្រកាន់លោកពលឺលោកជាអ្នកប្រកាន់លោកអរិទេនឹងសកម្មក្រៅយើងចឹងប៉ុន្តែពេលពុទ្ធសាសនាគឺអត់មានពេលទាំងទេទៅបីព្រះជាម្ចាស់តបតើរបស់ឬនៅតាមណាមិនចាំដល់ហ្នឹងលោកមើលទៅវាមិនឃើញមានអតិទេពណាទេវៈណាដែលមកបកើតបាត់លោកក្រៅពីកម្មទេ វាអត់ឃើញវាតែឃើញព្រះរូបសម្ដែងបាត់ហើយក៏អត់ឃើញអញ្ចឹងអំពើល្អអ្នកណាធ្វើល្អបានល្អអ្នកណាធ្វើអាក្រក់បានអាក្រក់បុគ្គលម្នាក់ម្នាក់ត្រូវសម្អាតកាយវិការចិត្តដោយខ្លួនឯងលៀនចំណាជួយខ្លួនឯងសម្អាតខ្លួនឯងស្អាតពលរផំទៀងខ្លួនឯងស្អាតខ្លួនឯងទេតែទឹកទៅអស់នឹងយើងរៀនពីតែចាក់ទៀតមួយ យើងព្រៀបមកក្នុងបច្ចុប្បន្ននេះឥឡូវនេះយើងនាំគ្នាទៅ5ទាំងអស់គ្នាបលាក់ពួកត្រឡប់មកផ្ទះវិញយើងគ្នាពីរនាក់បលាក់សួរថាតើអ្នកទាំងពីរនាក់នេះតើនរណាត្រូវសម្អាតឲ្យនរណាដើម្បីឲ្យកាយបានស្អាតយកបលាក់ពួកយើងខ្លួនហ្នឹងទៅជុំទៅដល់បលាក់ពួកប្រមោកត្រឡប់វិញ អញ្ចឹងដូចយើងគិតទៅតាមគេហៅថាអ្វីគេហៅថាវាពិតវាមិនមែនជាការសមាសមាធិគឺថាណានាមួយតែងូតទឹកបោះសម្អាតសម្អាតកាយគឺមិននឹងស្អាតណានាមិនតែងូតទឹកសម្អាតកាយទេនឹងគឺមិនស្អាតអានេះវារឹសទឹកគឺអញ្ចឹងមកគេខែផលដែលយើងគួរយកមកពិចារណាវាពិតគឺខ្លួនឯងអ្នកសម្អាត មានណាងមុតទឹកអីបណ្ណាបានក្រៅពីខ្លួនឯងទៅយ៉ាងណាមិញបំហើយនឹងបាបយើងធ្វើម្នាក់ឯងយើងយើងធ្វើម្នាក់ឯងដេកធ្វើជាមួយគ្នាក្តីថាបានបាបបាបរៀងរៀងខ្លួនហើយបើចង់ឲ្យស្អាតក៏ឲ្យចិត្តធ្វើបាបខ្លួនឯងអ្នកសម្លាប់សត្វអ្នកចិត្តសម្លាប់សត្វចឹងនរណាបានស្អាតនរណាបានសម្លាប់អ្នកសម្លាប់នៅតែបានសម្លាប់អ្នកដែលមិនសម្លាប់គឺបានស្អាតទៅដែលសម្លាប់ដែរអញ្ចឹង ពីទឹកកបៈគឺខ្លួនយើងដែលធ្វើគឺយើងទទួលមកណាទទួលសុខទោសទទួលកម្មផលទស្សនាបណ្ដាឲ្យខ្លួនឯងអស់ព្រះពុទ្ធបានចំណេះតែងពណ៌ប្រាក់ទាំងប្រាប់ផ្លូវប្រាប់ការពិតព្រះពុទ្ធដូចទៅយើងយើងដូចទៅព្រះពុទ្ធយ៉ាងត្រង់ចែកគ្នាដឹងប្រាប់វិញតែឲ្យព្រះអង្គទៅជួយតែមានបទបាតគុំទូយើងទៅបានទេអ្នកណាទៅតែ អ្នកកប្រឡាក់គួរទៅឲ្យអ្នកកជំនួសទឹកជំនួសឲ្យស្អាតអ្នកកតាមអ្នកកស្អាតអត់ពិតគឺយើងស្អាតទេបើតើតអ្នកកប្រឡាក់ខ្លួនឯងជំនួសទឹកខ្លួនឯងយើងគិតអំពីរឿងព្រៀនបានអ្នកព្រៀនបានពីរអ្នកអ្នកណាអ្នកស្អែកអ្នកណាអ្នកបាត់ព្រៀនអ្នកណាអ្នកទីអ្នកនឹងបាត់ព្រៀនអ្នកមិនទីធ្វើមិនបាត់ព្រៀនរឿងពិតគឺចឹង វិសតិយៈប៉ុណ្ណាយាយកមយាយខឃ្លានបាយដូចគ្នាយាយកក៏ឃ្លានបាយក៏ដាំបាយទៅក៏យកមកចំអែចំហូបទៅឆ្អែគាត់ទៅក៏បាក់ឃ្លានទៅហើយដល់យាយខនឹងមិនបានហូបមកទៅឆ្អែអត់អត់ឆ្អែទេអញ្ចឹងយាយកនឹងហូបបាយនឹងអាចឲ្យយាយខឆ្អែបានទៅតាមទៅតាមមិនចោះវាប្រទះរៀងខ្លួនមករៀងខ្លួនប្រទះរៀងខ្លួន កាទះយាយកគាត់ហូបទៅវាពេញកាទះគាត់ទៅគាត់ដាក់ជានឹងកាទះយាយកហូបទៅគឺអត់អត់បានហូបវានៅតែប្រហោងផ្ទះនេះអញ្ចឹងយាយខនៅតែពេញដដែលហើយចុះអ្នកធ្វើបុណ្យនិងធ្វើបាបវាមានគុណតែណាអ្នកទទួលកាយរៀនខ្លួនវាចាយរៀនខ្លួនចិត្តរៀនខ្លួនគំនិតរៀនខ្លួនព្រោះចេតនានេះ ចេតនាអញគឺទៅវិញបញ្ញបតកម្មអត់ទេនេះចេតនាទទួលបំទទួលបានអញ្ចឹងចិត្តយើងគិតអាក្រក់គេមិនគិតអាក្រក់ឲ្យជាអាក្រក់ដែរអាយើងគិតអាក្រក់នេះអីយើងទៅឲ្យគេជឿថាយើងស្អាតគិតអាក្រក់មិនទៅបើយើងគិតអាក្រក់ចិត្តខ្លួនឯងចំណិតខ្លួនឯងគិតអាក្រក់តែម្នាក់ឯង ហើយឲ្យមានអាណាមកជ័យអក្រក់ជំនួសខ្លួនក្រៅពីខ្លួនអក្រក់បើខ្លួនវានៅតែអក្រក់ដដែលនោះឬពិតអញ្ចឹងដែរហើយយើងនាំនេះជាតមានព្រះណាមកធានាបាបណានឹងជាជាសាមនៅវិយោសច្ចៈទៀតវាអត់មានហេតុផលណាអត់មានហេតុផលទេនឹងយកប្រឡងចេញទៅហ្នឹងណាមានអង្គប្រជិតមែនតើ នេះគិតតែក្រក់ម្នាក់ឯងអើតែឲ្យគេទទួលជំនួសទោះថាទទួលបានទេបើកំណត់រៀនខ្លួនណាអ្នកដទៃគឺមានកំណត់របស់គេហើយកំណត់របស់ឯងផ្សេងវាចិត្តចិត្តចិត្តគេគេចិត្តខំគេគេអត់ដល់ថ្ងៃហើយឲ្យរណាអ្នកបាបទៅនោះបើខ្លួនឯងកំពុងតែស្ដាយបាបកំពុងតែធ្វើបាបហ្នឹងចឹងវាបាបម្នាក់ឯង បាទនេះឯងអញ្ចឹងវាមានហេតុផងគួរតែយើងយកមកគិតនឹងមានហេតុផងអញ្ចឹងធរដបងដៃមកគឺជាទៅលើកម្មផលជាទៅលើផលកម្មហើយជាទៅលើអំពើល្អអាក្រក់ដែលគួរធ្វើហើយគឺគួរជាអ្នកទទួលហើយជាសេចក្តីស្ដាប់ដឹងរបស់ព្រះពុទ្ធគឺថាព្រះពុទ្ធលោកជាទីពឹងរបស់យើងប៉ុន្តែទីពឹងទីពឹងត្រឹមតែប្រាផ្លូវ ណាត្រង់តែបង្ហាញផ្លូវព្រះពុទ្ធយើងពឹងពឹងត្រឹមតែបាត់ទៅបង្ហាញផ្លូវឯងមិនមែនពឹងតែឲ្យព្រះនឹងយកយើងទៅតាមទូព្រះនឹងបញ្ជូនទៅតាមទូអត់ទេយកយើងទៅនិព្វានផងអត់ទេទៅនិព្វានចឹងយើងពឹងព្រះពឹងត្រឹមតែព្រះប្រាជ្ញផ្លូវយើងឯងធ្វើល្អបានល្អណាឯងធ្វើអក្រក់បានអក្រក់ យើងទាព្រះទាធម្មតាហើយទាលើនឹងទាមិនបានពួកព្រះលោកប្រាលោកមកឯងផ្សេងណាកាយព្រះអង្គផ្សេងប្រតិព្រះអង្គផ្សេងជាកាយសិនចិត្តយើងសិនចំណេះយើងសិនគំនិតយើងសិនចឹងព្រះគ្រាន់តែប្រាប់ផ្លូវលោកឃើញខលលោកខលខលពិតចឹង ធ្វើបន់ធ្វើបាបចឹងទៅគឺខ្លួនយើងចឹងការប្រតិបត្តិធ្វើដំណើរឆ្ពោះទៅកាន់ចន្ទទានតាមផ្លូវបឋមបស្សនាមជ្ឈមបស្សនានិងឧត្តមបស្សនាគឺខ្លួនយើងជាអ្នកធ្វើប្រពុតក្រំដល់ប្រាប់សូម្បីលោកអាចារ្យបង្រៀនបន្តពីប្រពុតអាចារ្យបឋមបស្សនាអាចារ្យមជ្ឈមបស្សនាអាចារ្យតាមបស្សនាតើណាប្រាប់ផង ទេសនាប្រាប់បញ្យល់ប្រាប់ប្រទេសប្រាប់បង្ហាញប្រាប់បោះគុណវិធីយកទៅឲ្យរៀនបានណាបានអស់សឹងដល់បណ្ដាបើថាសឹងឲ្យប្រមបត្តិចំនួនសឹងឲ្យចាំចំនួនសឹងឲ្យចេះចំនួនអត់បានសឹងអត់បានអាមិនចឹងថាដល់ពេលចាំគឺចិត្តចាំអញ្ចឹងចិត្តរបស់ណានឹងចាំ ចេតនាគម្រោងនឹងមានសតិចេតនាស្ងប់នឹងមានសមាធិចេតនាយល់ដឹងនឹងមានបញ្ញាយើងមកគម្រោងទៅមិនមានសុទ្ធអញ្ចឹងផ្លូវធ្វើដំណើរទៅតាមចន្ទទានខ្លួនឯងទីពឹងខ្លួនឯងមកប្រពន្ធលោកគោថាអតាហេអតំណនេថោជើងយើងជាទីពឹងរបស់ខ្លួនឯងនេះជឿអញ្ចឹងជឿអញ្ចឹងជឿចំជឿតំណជឿត្រូវចំប្រពុទ្ធសាសនា បើយើងជឿឲ្យព្រោះគេនឹងជឿមិនចំជឿមិនត្រូវទេជឿមិនត្រូវតាមខជឿមិនត្រូវតាមច្បាប់ធម្មជាតិអត់ត្រូវវាខុសកន្លងចាកនៅស្ដីទឹកនឹងជាជាមួយម៉ាត់នឹងមានន័យចឹងទីពីរខទីពីរបើយើងជឿហើយតែធ្វើយ៉ាងម៉េចជឿហើយត្រូវសង្រួមនេះតាមសិលិនទៅល្អចឹងណា ធ្វើបំខ្លួនឯងបាបខ្លួនឯងល្អសុខទុក្ខខ្លួនឯងបើចឹងខ្លាចបាបមានគឺសិលមិនកាន់សិលណានេះសង្រួមសង្រួមសិលឥឡូវសិលមានច្រើនប្រភេទសិលមានសិលសិល5កថាបទ5សិល8កថាបទ8សិល10កថាបទ10សិល4កថាបទ227 នឹងខាងប្រសងលោកយើងប្រសាបត227និយាយការតាមកូនតបនឹងថាបតបាក់និយាយតាមកូនទៅនឹងថាបត8អ្នកតាមលោកកលនឹងថាបតតាមអ្វីជាតួសិលគេនឹងតួប្រភេទសិលនេះជាតួសណាជាតួសិលសិលនៃកម្មណាសិល ចេតនាហੰសិកវេសៃឡង្កទានិណាមិនជាស្ដាប់ថាចេតនាហੰសិកវេបញ្ញាសាប្រចាំកទានិចេតនាទទួលបានទទួលបានឥឡូវមកដល់ចេតនាហੰសិកវេសៃឡង្កទានិចេតនាទទួលសិលណាសិលបរិសុទ្ធ ផ្លើចំផ្លើចិត្តយើងនឹងទំនិតយើងទំនិតវាចាតាមកថាបទ5ទំនិតវាចាតាមកថាបទ8ទំនិតវាចាតាមកថាបទ10ទំនិតវាចាតាមកថាបទ227ទំនិតណាទំនិតដឹងជាទួសិលណានឹងចាំបាទអាស្មាតខ្ញុំណាពេលរំលាយផ្លូវបាទ គំនិតនេះបើសង្កេតតាំងនៅជាប្រកដីសិលបាសិលវតីសិលវន្តោជាគំនិតតាំងនៅជាប្រកដីគំនិតនឹងយើងត្រូវតែប្រុងព្រៀបត្រូវតែធ្វើសេចក្តីសម្រួមត្រូវតែរក្សាគំនិតនឹងឲ្យបានទាំងយប់ទាំងថ្ងៃដូចថ្ងៃអបអរសពនេះថ្ងៃអបអរសព សិលហ្នឹងគេមិនប្រើកំណត់ច្រើនទេទាំងណាយើងប្រើកំណត់ច្រើនសិលមានតែសម្បត្តិតែក្លិនខាងក្នុងដល់វាសិលមានតែសម្បត្តិយ៉ាងម៉េចគឺងាបោសុបកិនយើងសមាធិទៅថា18អត់ទៅធ្វើទេបាណាវិបាកសម្រាប់ព្រះអង្គដែរលួចគេក៏អត់ដែរតែលួចគុណធម៌ក៏អត់ដែរនិយាយពោក៏អត់ដែរទឹកទឹកទៅបឹងក៏អត់ដែរ ធ្វើបាយលនេះក៏អត់ដែរត្រៀមរំប្រគំជាប្រេងសិលចាក់សាកន្លងក៏អត់ដែរដែលលើពុះញាត់ដោយគល់ញាត់ដោយសម្លេងព្រែកពោះទីអាសនៈដោយស្អាតប៉ុន្តែទៅមានតែសម្បោះណានេះអត់អត់អញ្ចឹងបើសិនជាកំណត់របស់យើងនេះ យើងតមថាបទ8ក៏ប៉ុន្តែចិត្តយើងគិតពីកិច្ចការពីចំជីវិតគិតអំពីរឿងចិនដីអំពីនេះអំពីនោះកាលនេះមានតែសំបកអត់ខ្លឹមនេះនឹងចាំទៅដែរចាំមិនមែនទេណាតើមានខ្លឹមតែសំបកអត់ខ្លឹមតើសិលអកុលដូចម្ដេច សាររបស់ពពើមានទាំងរបបអងមានទាំងក្លិនអងតើសិលដូចណាហើយពេលសារ៉ាំងសិលក្លឹមសិនបដានធ្វើវិញអត់មានក្លឹមទេមានតែស្រាយយើងតមទុកកថាបទ8មកយប់មួយថ្ងៃតមរហូតប៉ុន្តែអត់ក្លឹមមានត្រឹមតែស្រ័យហេតុអីព្រោះចំណិតខាងក្នុងអត់ ចេតនាខាងក្នុងវាមិនស្ថិតនៅក្នុងសិក្ខាបទ8ហ្នឹងវាមិនបានចូលមិនបានស្ថិតនៅក្នុងជាស្នាប់ស្នាប់ជាការទៅរបស់បុគ្គលព្រោះខ្លះអត់ដែរល្ងាចប៉ុន្តែគ្មាននឹកឃើញសម្រាប់ថ្ងៃស្អែកចូលពួកគុកភៈគុកភៈនឹងហ៊ានហោបាយក៏ឯងកំពុងវិញ ប៉ុន្តែនឹកចង់កាភៀវបន្តិចនឹកចង់ឆាស្បៃបន្តិចនឹកចង់ផ្អែមបន្តិចនឹកចង់នេះបន្តិចមិនសិនឲ្យតែភ្លឺទេអើយយូរណាស់ទៅហើយថ្ងៃទៅក៏រះរះឯងនៅព្រៀនញ៉ាំបាត់តិចតិចចឹងការកំណត់ពេញតែនឹងចាប់ឲ្យកូនទៅយកប្រទៀងមួយចានអើយគិតបណ្ដាគ្នាទៅមាត់មកដូចចាស់ចាស់អត់ដឹងពីលហា ចូលនេះមានតែកបោទេអត់មានក្លឹមទេពុទ្ធរបស់បុគ្គលមិនស្ិនឲ្យតែផុតកាលអានទៅប្រព្រឹត្តនឹងរហូតបានអាដូចជាទូរទស្សន៍វីដេអូ ចិត្តចង់មើលវីដេអូប៉ុន្តែវាទាស់ប្រចាំសិនគឺទៅវិស័យដៃធំខាងតូនខាងប្រទេសបន្តឲ្យក្នុងកម្រិតចង់មើលណាប៉ុន្តែឯកកម្មសិលមិនមានមើលឬផ្លែដៃសិលប៉ុន្តែចិត្តមើលចង់តាមដានរឿងតពាក្យនេះសិលមានតែសម្បល់ មានក្លឹមនេះអាសិលដាក់ក្នុងរបស់បោះនឹងយើងត្រូវរបស់សិលឡាជួនកាលក៏ទៀងភ្នែកមើលមើលកន្លងកន្លងទៅតែមិនឃើញក៏នឹងចិត្តចង់មើលចិត្តចង់មើលមិនគាត់ទៀងទៀងហ៊ានមើលសុខវាឯងកម្មសិលបើចិត្តក៏ទៀងទៀងចឹងទៅចិត្តទៅចង់មើលខ្លាំងណាស់ទៀងភ្នែកទៅទៀងទៀងមើលនឹងកបកសិលសិលអត់ខ្លឹម ចាប់បានទេយកទៅស្មាចេញប៉ុណ្ណឹងណានៅខាងទៀមរៀបឲ្យមកបើមានផ្លូវគាត់យកដៃហ៎អូសិតមីប្រយោគនៅខេត្តទៀមរៀបដល់ទៅវិញទៅបាត់ចំណងកូនសិស្សពេញណា ឥឡូវនេះយើងត្រូវគិតព្រៀនសិលមានសិលតែសម្បកសិលតែស្រាយអត់ខ្លឹមឥឡូវនិយាយពីខ្លឹមសិលម្ដងតែខ្លឹមសិលស្ថាប័ននៃគេមិនទាំងបានគិតផងគេគិតរឿងគំនិតគេណាពីពួកកាយវិការគេងាយទៅធ្វើទេពួកគេដឹងថាកាយគេវិការគេងាយទៅធ្វើទេគេគិតទៅតាមគំនិតរបស់គេណា ជាចងលមិតគេយ៉ាងម៉េចដើម្បីឲ្យថឹកក្នុងជាមួយកុំឲ្យមានអកតលវិកតៈលើកឡើងត្រូវសង្កត់ចិត្តបាននេះតែកាមវិកតៈក្តីជាបតវិកតៈក្តីវហិង្សាវិកតៈក្តីកាមវិកតៈក្តីត្រីក្នុងកាមជាបាតវិកតៈក្តីត្រីក្នុងកំហឹងវហិង្សាវិកតៈក្តីត្រីក្នុងការទៀតយើងមិនឲ្យមានពលាយកោចិត្តកើតឡើងអកតលផលិតចិត្តកើតឡើងអកតលផលិត ពីរសាពីចំចិត្តពីបញ្ញាចឹងបានយ៉ាងណាអបសុខសិលដើម្បីទៅធ្វើសិលពីមានក្លឹមគឺចងចិត្តគេគឺយកចិត្តគេទៅអាស្រ័យនឹងការបាត់ធំនេះចងដើម្បីកុំឲ្យចិត្តគេគិតប្រកឲ្យចិត្តនឹងតាមធំតាមកតែធំយកចិត្តគេទៅចងនឹងអានវត្ថុនេះ គេអង្គុយអានសភៅដើម្បីឲ្យចិត្តគេនឹងផ្ដិតអង្ការរត់1ម៉ោង2ម៉ោងអញ្ចឹងទៅដើម្បីកុំឲ្យចិត្តគេគិតទៅត្រង់បើមិនអានសភៅមិនមើលសភៅមិនស្ដាប់ធម៌ទេគេយកចិត្តគេទៅចោលនឹងទេវនានេះខ្លឹមសិលសិលដាក់ខ្លឹមហើយវិធីវិធីដើម្បីសិលមានខ្លឹមតាមរយៈដាក់ធម៌តាមរយៈអានសភៅ នឹងតាមរយៈទេធាវនេះគឺតែដង្ហើមពេញបង្កោបង្ពេញបង្កោបង្ពេញបង្កោបង្ខ្លះគេពុតពុតពុតពុតពុតពុតពុតពុតពីចិត្តចងចាក់គេអញ្ចឹងទៅរហូតដល់មួយថ្ងៃមួយយប់ខ្លឹមសាច់ចេតនាឯណាដែលកើតឡើងប្រះចាក់នៅអកតលវិបកៈគ្រប់ប្រការបាត់ទាំង8 ហើយស្ថិតនៅជាប្រកបដីនឹងឯងហៅក្លឹមសិលបកគលណាមានចេតនានឹងបកគលនឹងហៅស្វ័យលវស្វ័យសិលវៈណាបរោះមានសិលសិលវៈស្ត្រីមានសិលសិលវៈស្ត្រីណាមានសិលកំផាក់ហើយជាប្រកបដីនឹងយល់មួយអាណែចេតនាទទួលសិលមាន3ម៉ាត់ចេតនាទទួលសិលសិលមានប៉ុន្តែតបអក្លឹម សងមានទាំងខ្លឹមទៅដល់អត់វិសលមកស្អីគេសមាធិនេះអាណាបានទេទេបឋមកតនាគឺភាកច្រើនទៅចេះអាណាបានទេឥឡូវសូមសម្ដែងប៉ុណ្ណឹងអាណាបានទេមានន័យថាម៉េច មានន័យថាកិរិយារលឹកនៅដង្ហើមចេញនិងដង្ហើមចូលឬក៏សេចក្តីរលឹកដង្ហើមចេញនិងដង្ហើមចូលនេះបើផងវាថាសេចក្តីរលឹកដង្ហើមចេញដង្ហើមចូលបើប្រចាំកិរិយាគូវាហៅកិរិយារលឹកដង្ហើមចេញនិងដង្ហើមចូលដង្ហើមចេញដង្ហើមចូលនៅណានៅក្តោងកំណត់ ព្រោះចំណងជាតោជាផ្លូវនឹងហើមទេនឹងហើមតោអស្ចារ្យទាំងអស់មានប្រមាណតកូលមាន4តកូលជាជារកៈកបកាយយ៉ាងសុទ្ធអ្នកនេះគេទៅស្ចារ្យទឹកចោលមាន4តកូលទីខ្យៈក្រុមដង្ហើមចេញវែងទៅវែង រសៈចោលក្រុមនឹងហើមចេញផ្លៃចូលផ្លៃស្បកាយៈក្រុមខ្យល់រពុតទៅពេញកាយសុធមៈក្រុមខ្យល់មាន4ណាខ្យល់ទាំង4យ៉ាងជាលក្ខណៈធម្មជាតិយើងទៀតដូចជាផ្លែដូងធម្មជាតិដូងមិនមានសបកដូងសបកដូងប កៃដូងកៃដូងបកមកមិនលៀតដូងអាលៀតដូងបកបរទៀតមិនសាច់ដូងសាច់ដូងបកទៀតមិនទឹកដូងនេះធម្មជាតិទេអ្នកណាអ្នកបង្កើតអត់ទេនឹងជាលក្ខណៈធម្មជាតិទាំងអស់យ៉ាងណាមិញខ្យល់បុណ្យកូលជាលក្ខណៈធម្មជាតិមិនហាមចេញវែងចូលវែងចេញផ្លូវចូលផ្លូវសពកាយសពកម្រិតទាំង4នឹងជាលក្ខណៈធម្មជាតិ នេះយកទីវតអង្គុយពេនភ្នែននំកល់កាយត្រង់មាននុកអន់ចុះទៅរកកម្មហាហើយលក្ខណៈចេញនិងបង្ហើមចូលណាយើងក៏នៅធ្វើណាចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងសតិយើងរលឹកតែដង្ហើមចេញដង្ហើមចូលទេ ឧទាហរណ៍ទៅហាមសូមនៅក្នុងកាយហ្នឹងមិនយើងបកកើតទេជាលក្ខណៈធម្មជាតិរបស់នឹងវាមានស្រាច់មកហើយគឺមានបតវ័យអតទេជាវិយោអតតិចិត្តវាជាលក្ខណៈធម្មជាតិរបស់នឹងវាស្រាច់ដល់ហាមចេញវែងដល់ទៅវែងដល់យើងដកយូរយូរយូរយូរទៅគាត់អាណាបានតិចកើតគឺបញ្ហានោះវាវាកើតឡើងវាប្រឹងកើតឡើងខ្លួនឯងដោយស្វ័យប្រវត្តិណាគេកើតឡើង ចេញវែងដឹងទៅវែងបានប្រំចំគឺថាវាគិតក្នុងកាយឡើងចុះឡើងចុះវែងវែងដល់កាយប្រវត្តិខ្លួនឯងចេះស្វែងវត្តដល់អ្នកខ្លួនឯងយើងចេះតែចម្រើនទៅតម្រង់ស្មារតីរលឹកទៅដង្ហើមចេញដង្ហើមចូលយូរយូរយូរទៅនេះចលនឹងវាប្រែប្រួលអែនអន់ផ្លាស់ប្ដូរពីលក្ខណៈមួយទៅកាន់លក្ខណៈមួយ ចោលពេញវែងចូលវែងយូរយូរទៅគាត់ចោលពេញវែងចូលពេញកនថាឡើងតាក់តែងឡើងដោយស្វ័យប្រវត្តិលក្ខណៈធម្មជាតិហ្នឹងវាកើតឡើងមិនវាទៅដែលយើងខាតកៃដងដល់តបដងចេញមកកៃដងអាលាដងសាច់ដងទឹកដងណាបកមកបកទៅចេញមក តែតែឃើញប្រកែកដូងបកប្រកែកដូងចេញមកតែតែឃើញអាលៀកដូងបករលៀកដូងចេញមកតែតែឃើញសាច់ដូងបកសាច់ដូងចេញមកឃើញទឹកដូងសួរថានរណាប្រកាសវាអត់ទេចោលចំណែននេះតែយល់មែនតើមកយើងធ្វើដង្ហើមចេញដង្ហើមចូលការដង្ហើមចេញដង្ហើមចូលវិញទៅក៏តាក់តែងឡើងដោយដកបកបកដូងឃើញសកេដូង កំពុងតែតាមដានចោលចេញវែងចូលវែងចេញវែងចូលវែងយូរយូរទៅចាប់ចាំទៅខ្លីខ្លួនឯងដូចដកទៅដើមឃើញវាដងតាមដានចោលចេញខ្លីចូលខ្លីតាមដាននេះចាប់ចោលពេញកាយកាលាំងព្រៀបទាំងអស់ដោយបរិយាដងឃើញសាច់ដងតែតកំពុងតែតាមដានចោល កំណត់ដឹងចោលកម្មបរាចេញទៅចាប់តបអស់នោះលុបបាត់ទៅចលកាឡើងដោយបកបាច់ដូងឃើញទឹកដូងព្រេះគេទៅតតទៀតហ្នឹងឲ្យយើងចាំឲ្យទាន់ម្ដងចាំឲ្យទាន់បើសម្បិនខចឹងបានមានចំនួនមួយសួរសម្មិញនៅក្នុងមហាសិលាហ្នឹងក៏ជាជាសិក្ខាកាមនៃបងដែរដោយធ្វើណាតាមផ្សេងសួរថានៅពេលដែល ជំរឿននឹងហើមចេញវែងចូលវែងទៅតដល់ទៅថានឹងហើមហ្នឹងខ្លះខ្លះឧទិបបាក់នឹងខ្លួនអំមានហេតុវិញនេះពីប្រការចំនួនមួយនៅពេលដែលស្ថិតពីជំរឿនកន្លះបានបានយ៉ាងណាខ្លះប្រាប់ថាមកគឺយើងបង្កប់បញ្ជាដែលបង្កប់បញ្ជាស្គាល់វាមិនមែនដើរទៅតាមលក្ខណៈធម្មជាតិ គឺយើងធ្វើដង្ហើមចេញវិញចូលវិញយើងចង់បានផ្លូវយើងបញ្ឈប់ដង្ហើមចេញវិញចូលផ្លូវយកយកបញ្ឈប់ដង្ហើមចេញវិញចូលវិញតោងទៅដង្ហើមចេញផ្លូវចូលផ្លូវមកប្រកបយកមកដើម្បីបានទៅទៅឆប់ទៅបានអថាហ្នឹងអានឹងវាបង្លក្ខណៈបង្កប់បញ្ជាធម្មជាតិពុទ្ធធម៌នេះវាជាអនត្តាធម៌មនុស្សក្នុងអំណាចនៃគុណហើយគឺយើងធ្វើទៅវាកើតឡើងតតគ្នាដោយស្វ័យប្រវត្តិកើតដល់វិស័យនៃចោល បានល្អមែនមែនចឹងដែរប្រកបវិជាប្រកបសន្តិចឹងគេធ្វើតែបង្ហើបពេញវែងទៅវិញដូចទីទូបង្ហើបពេញវែងទៅវិញសោតមកមកតែចាស់ចាស់ហើយណាតាមណាប្រល័យថាណាតាមទេកោអត់តាមដល់ចោលវែងឲ្យអស់ចិត្តទៅចាប់ចោលការឡើងផ្លូវខ្លួនឯងបានយើងខ្លះមកដល់យើងវិវេកទៅតាមផ្លូវផ្លូវខ្លួនឯងមានអាណាបង្កបញ្ជាវាការឡើងចឹងយើងតាមបានចាប់តែមក កំពុងអាតាមបានចោតផ្លូវទៅគាត់ចោតច្រើននៅក្នុងទីកាយច្រើនណានេះច្រើនគឺយើងតាមបានចោតនឹងរងរហូតដល់ចោតស្ងប់នឹងសំតិជាខាងសៀមរាបបីនេះយកគេដែលចេះតែដួលដេករញីរញ័រនៅក្នុងក្របខ័ណ្ឌធម្មជាតិណាទី3 នេះប្រខណ្ឌខំចិត្តទី3សតកាយៈសតកាយៈនេះខ្យល់ណែលើធ្វើឲ្យដេកធ្វើញ័រទីកម្មមុខទីស្ងាទីនោះហើយជាប់នៅហ្នឹងយកពីដែលដល់នៅវិការៈដេកដួលពញារញ័រនោះដោយហេតុប្រមាណយ៉ាងគឺដោយហេតុពីរយ៉ាងពីនោះមិនបានកាយជានេះ ទី3យកគេនោះមិនបានស្មារតីពីវិញ្ញាវាតែដួលតែកូនចាស់ចិត្តដួលប្រាក់កាយជាមានអត់ស្មារតីជាមាននេះខាងចំណុចចោលទី3 ផ្ោះការគៀមនេះយ៉ាងម៉េចថាយកគៀមនេះមិនទាន់បានរៀបចំចាយរបស់ខ្លួនតាំងនៅជាប្រកបដោយនៅឡើយដោយបល័យលពោឋានទេតទេបាឡាំងណាទៅចិត្តប្រាជិនកាយយ៉ាងបានទេយិតប្រមកខាងកចំបតទេតាចាកកបអកទេកកបទេនេះ អង្គុយតែនធ្នេតម្កល់កាយត្រង់មានមុខអោនចុះបន្តិចប្រមូលចិត្តដាក់ខាងក្នុងដល់រហ័នចេញដល់រហ័នចូលមានស្មារតីនេះតំណងទៅចិត្តកាយដេកហ្នឹងគេហៅយកទីចំហុកខ្ចោលណាយកទីចំហុកខ្ចោលមុខចុះខាងក្នុងនៃកាយ ចឹងដើម្បីបានចាយជានីយកគេនោះត្រូវហាត់អង្គុយហាត់អង្គុយមកអង្គុយពេនភ្នែនហ្នឹងហាត់អង្គុយពេនភ្នែនហ្នឹងហាត់ឲ្យស្រួលហើយតម្កល់ថ្ងៃត្រង់ហាត់កណាត្រឹងចាយចុះទៅត្រូវតម្រង់ឡើងវិញពេលដែលធៀមមានហ្នឹងគឺស្មារតីនេះហាត់ចាយហាត់យ៉ាងតិចបានមកទឹកកុំឲ្យកំហុស គឺហាត់កាយកាយនឹងឯងបើសិនធ្លាក់ទៅទេដកទុកកាយនឹងបំណុកទៅមុខលើមកវិញកាយនឹងមិនខំចង់បាត់ត្រឡប់ទៅវិញកាយវិញផ្សេងឈាមនេះផ្សេងមកដាំកាយវាចាំនេះដាំជើងដាំមកផ្សេងទឹកកាយចង់ឲ្យជើងកាយយ៉ាងខៃឡាំងរយៈដូចជាបង្កូលនៃគ្រឹះពីទួលរបស់ដូចជាសសរខ្លួន នៅកាយជាមានហើយនៅតែដេកដួលនឹងមកពីខ្វះកាយជាមានខ្វះសតិជាមានសតិនោះគឺมันបានជ្រាបនៅក្នុងកាយហ្នឹងពេលដែលយើងចូលជាមានដំបូងឡើយនោះគឺកាយយើងអត់បានហាត់ហើយសតិយើងมันបានជ្រាបកាយដោយកំណឹងដួលកំណឹងនិយាយឃើញនៅស្ដាំកំណឹងស្ដាប់ទៅតែកំណឹងអត់បានអត់ចិត្តរឿងបល័យខាងក្នុងហ៎តែរឿងចោលទៅចោលទៅអត់បានចិត្តដល់កាយជាមាននេះទេ នឹងហេតុទី1ដែលខ្វះអញ្ចឹងត្រូវដួលហើយទី2ខ្វះកតោធិលាខ្វះប្រជុំ3នៃស្មារតីនេះខ្វះប្រជុំ3នៃស្មារតីនៅពេលដែលខ្យល់កើតឡើងពេញកាយ បុកក្បាលបុកជើងបុកកតេះដើមតូចក្រឹកក្រឹកដូចជារៀបដូចជារៀបឆ្អឹងយើងឆ្អឹងកលុះឆ្អឹងយើងបាច់បាច់បាច់ញាក់បាច់ព្រឹកចោលរហូតហើយយើងគិតវាចោលយូរបោះប្រជុំដីនៃសតិដល់ការដោះនៃវេទនាអញ្ចឹងត្រូវស្គាល់ចិត្តវេទនាអស់រាប់ម៉ោងអស់ថ្ងៃមួយជប់ប្រជុំដីនៃសតិយ៉ាងណា កពលគរតបកាយបរិសង្វេទីអកតេសាមេទេសកទេសបកាយបរិសង្វេទីបកតេសាមេទេសកទេសយកគឺត្រូវកំណត់ដឹងខាងដើមកណ្ដាលខាងចិននៃខ្យល់ទៅដល់ដង្ហើមចេញកំណត់ដឹងខាងដើមកណ្ដាលខាងចិននៃខ្យល់ទៅដល់ដង្ហើមចូលប្រជុំ3នៃកតេនេះនឹងនាំគ្នាយកទៅរៀនយកទៅហាត់រៀន បើនិយាយតាមដែលចេញដំណឹងនេះខ្លាចផងចុះធ្លាក់កន្លែងហ្នឹងវាអត់ទៅណែចេញទេបើនៅឆ្នាំហ្នឹងឡើយចេញហ្នឹងប្រជុំ3នៅកតេឥឡូវដល់រហោងចេញខាងដើមកណ្ដាលខាងចុងនៃចោលតើនៅកណ្ដាលឃើញគឺដល់រហោងចេញហ្នឹង គឺដកដង្ហើមចូលខាងដើមកណ្ដាលខាងចុងនៃខ្យល់នៃកណ្ដាលនេះទីតាំងចំលេខ3ចំមក1ដេះដូង1ខ្ចិត1នេះខ្ចិតណាខ្ចិត1ដេះដូង1ចំមក1ដកដង្ហើមចូលដើមខ្យល់ចំមកដេះដូងកណ្ដាលចុងខ្យល់ចិត្តដកដង្ហើមចេញ ដើមចោលចិត្តបេះដូងបណ្ដាចង់ចោលចំមកខាងចង់ចោលនេះអញ្ចឹងនៅពេលណាដែលចោលវេទនាកើតឡើងច្រើនទិញរជ្ជកាយវិធីដោះវេទនារលឹកវេទនារងាប់នៅវេទនាប្រយុទ្ធីទៅតម្រូវតម្កល់ចាយហើយបង្កឲ្យកាយឲ្យត្រង់ហើយបង្កស្មារតីចំប្រជុំ3នៃសតិចំប្រជុំ3គឺតម្កល់ត្រង់ចំណោះ បេះដូងចិត្តឲ្យស្មើគ្នាដកដង្ហើមចូលក្រោមគ្នាឬនឹងដកដង្ហើមចេញក្រោមគ្នាមកវេទនានេះនឹងត្រូវរលឹកអបកាទេអត់ដួលទេលទ្ធផលមួយជារូបតែប្រកាសប្រកាន់មួយជារូបតែមិនប្រកាសប្រកាន់ពេលនេះណាល្អទៀត បើសិនជាបកច្ចកិនយកទីដែលមានស្មារតីតិចបើអង្គុយខកដាបងកដាវាយនឹងការៈចិត្តហើយខ້ອຍចាមួយកបកាច់ប្រកាន់ដួសគោកយ៉ាងញៀនញ័រក៏មកណាយ៉ាងខ្លាក្រោយនឹងរាចឹងហើយមិនត្រូវតាមប្រកបអង្គមិនត្រូវតាមមាគរបស់ពុទ្ធតាមយថា មានលហើយវិធារងាប់នៅកាយខាងចាំខ្វះទីខ្វះទី1កាយភាពនេះខ្វះទី2សតិភាពនេះកាយភាពនេះគឺហាត់ហាត់អង្គុយហាត់អង្គុយសតិភាពនេះគឺបបប្រជុំ3នៅស្មារតីក្នុងពេលណាដែលមានវេទនាកាលនេះលក្ខណៈធម្មជាតិដែលយើងមិនបានដឹងពិបាកដឹងតែធម្មជាតិទេ យកទីខ្លះទៅចាប់ជាប់ខ្លះទៅចាប់ជាប់ទៅទេក្នុងគណៈស្មាតបង្រៀនទឹកតាតតនោះចឹងតាមពេលខ្លះចាប់បានពេលខ្លះចាប់មិនបាននេះបើចឹងយើងត្រូវដឹងអានោះចំនឹងបួនកោទីខ្លះរកបបកាយៈនឹងសុខមៈសុខមៈមានសុខមៈអតិសុខមៈមានពីរសុខខំស្អាតអតិសុខខំ ល្អិតក្រៃលែងរហូតដល់ណោះអ្នកដល់ទៅសុខអ្នកល្អិតក្រៃលែងមកអសុខអ្នកល្អិតមកមកអ្នកខាងចិននៅសុខអ្នកនិងអតោសុខអតោសុខអ្នកគឺទាំងជៈនរោធៈវិរិយៈវិរិយៈខាងជៈបែកទៅ វិយៈសូនទៅវិរិយៈប្រាក់ទៅនិរោធៈរលឹកទៅរត់ទៅរលឹកដង្ហើមចេញនិងដង្ហើមចូលខាងចិននៅដងខ្យល់4តកោគឺអត់មានដង្ហើមចេញចូលរលឹកមករត់ចេះរស់នៅបានណា อันเดินทางเต็มตัวก็กายรู้ไม่บันกายสังขารหรือองแก่เร่อไม่บันนี่จริงแล้วเป็นนักความจริงนักการเละทางการเมื่อตาจิตใจมาสมาธิ สมาธิไหนอะไรมาทำจบถ้าต่อเป็นนักมาไปกี้ปัญญา ปัญญา សញ្ញាណចូលវិបស្សនាដឹកនេះហៅថាបញ្ញាបញ្ញាស្គាល់អីគេបញ្ញាគឺជាសភាវធម៌មួយដែលបានស្គាល់នៅលក្ខណៈធម្មជាតិទឹកមិនច្រឡំ លក្ខណៈធម្មជាតិពិតគឺរូបធម៌និងនាមធម៌នេះរូបធម៌និងនាមធម៌គឺជាធម្មជាតិពិតដែលមិនមិនវិញណាគាត់លក្ខណៈធម្មជាតិពិតគឺរូបធម៌នាមធម៌ក៏រូបស្គាល់នេះ ប្រាប់ចោលនៅសត្វបកុលនេះពាក្យសត្វជាបកុលពាក្យស្រីជាប្រុសជាម្ដាយជាឪពុកជាផងជាអូនជាទេវតាមនុស្សបបចិត្តវេទីដូនជីតាទីលោកគ្រូកូនសត្វតាមនោះសត្វតែជាបញ្ញាទេផងមិនមែនជាលក្ខណៈធម្មជាតិទេនេះជាបញ្ញាតិធម៌ទេជាកម្មតេវិការទេ គឺសម្ដីដែលគេសន្មតនៅលើលក្ខណៈធម្មជាតិប៉ុន្តែរឿងគិតគឺមានវិធីរូបធម៌និងនាមធម៌អាចយកពិនិត្យមកណាស់នៅគិតអស់នៅក្នុងរាងកាយយើងមានលក្ខណៈធម្មជាតិប្រាមានរឹងមានរាងមានក្តៅមានល្ហើយមានលំអហ៎លក្ខណៈធម្មជាតិមាន5រឹង3 ជីវិតសើចទឹកគេនិយាយក្នុងការក្តៅក្តៅភ្លើងលហើយលហើយចង់លំហច្រឡះច្រឡះកាត់ទៀតរឹងរាក្តៅលំហអ្នកអាចបានទៀតយើងមើលទៅឃើញចឹងដូចតែគ្នាមានចឹងអត់នឹងឃើញអីផងហើយនឹងដឹងនៅលក្ខណៈធម្មជាតិទៅហើយវិញ្ញាណជាតិវិញ្ញាណជាតិ វិញ្ញាណភាពគឺដឹងអ្នកដឹងអ្នកដឹងនៅអ្វីអ្វីទៅតាមទៅជាតាមនៅទៅជាចំណងដាប់ចាចិត្តវិញ្ញាណនេះគឺមានលក្ខណៈដឹងប៉ុណ្ណឹងបើចិនជាយោគីណាបុគ្គលណាមួយបានឃើញចិនដឹងចិនប្រកបជាចិនឈ្មោះថាបញ្ញាកាលហើយ នេះបញ្ញាកាលណាដឹងលក្ខណៈធម្មជាតិទាំង6រូបធម៌5យាមធម៌វិញ្ញាណភាពយាមធម៌រំរៀបដោយលហើយលំអគឺរូបធម៌ឃើញចឹងទៅវាបាត់អស់បាត់អ្វីអ្វីក្រៅពីនឹងក៏អស់នឹងបញ្ញាបានបញ្ញាមានលក្ខណៈកម្ចាត់យ៉ាងនៅងងឹតគឺមោហៈមោហមកានវិច្ឆ័នណៈ គេកំចាត់បងនៅងងឹតគឺមោហៈហើយលក្ខណៈធម្មជាតិនេះគឺជាសភាវៈមួយប្រែប្រួលរឹងនឹងមានការប្រែប្រួលទឹកនឹងមានការប្រែប្រួលក្តៅនឹងមានការប្រែប្រួលហើយលំហហើយខ្យល់មានការប្រែប្រួលហើយលំហមានការប្រែប្រួលដឹងមានការប្រែប្រួលលក្ខណៈប្រែប្រួលឯងឈ្មោះថាអនិច្ចំទុក្ខំនិងអនត្តា នេះធៀបប្រែប្រួលនៅលក្ខណៈទាំងធម្មជាតិទាំងពីរហើយហើយអនិច្ចំទៅខំនឹងអនត្តាណាអ្នកឃើញធៀបប្រែប្រួលរបស់លក្ខណៈធម្មជាតិហើយហើយអនិច្ចំទៅខំនឹងអនត្តាអនិច្ចំវាប្រែប្រួលអនត្តាមកលុបក្នុងអំណាចនៃចិត្តណា វាប្រើវាធ្វើវាលឹកវាកើតតតទាំងរូបទាំងចិត្តដែលចិត្តពេញចិត្តអញ្ចឹងបានយើងឃើញតែប្រែព្រួលរហូតតែចិត្តចាំមកពីមកពីដែលចិត្តនឹងសិលកម្មជាតិវាប្រែព្រួលវាយល់ទៅចាស់វាប្រែព្រួលលើដាច់ទៅទៅចិត្តយើងមិនទៅបីរៀនកម្មមកហើយមិនបានចេះចិត្តក៏វាជានិច្ចំទឹកខាងនឹងអនត្តាវាប្រែព្រួលនេះអញ្ចឹងឃើញលក្ខណៈ រិនវាដល់លហើយលំហដល់ដឹងហើយចូលចិត្តនៅលក្ខណៈធម្មជាតិនឹងក៏ទៅបញ្ញាឃើញជាប្រែប្រួលរបស់ដីទឹកទាំងស្រុងនៅអាកាសធាតុហ្នឹងហើយនឹងដឹងវិញ្ញាណហ្នឹងនឹងជាលក្ខណៈនៃចង្កខੰងនកម្មនៅក្នុងសម័យណាដែលបានឃើញចឹងតែបញ្ញា4ទេណាណាមិត្តជាវិរិយៈនិរោធៈបើនេះសច្ចៈនេះគឺបញ្ញា4កាលឡើងទៀត សញ្ញាមួយមួយណាយមួយណាយប្រាស់ចាក់ដំណេកប្រាស់ចាក់លែងស្រឡាញ់លែងប្រកាន់រកទួបញ្ញាបងបញ្ញាប្រាជ្ញាដំណេកបញ្ញាដូចណាបញ្ញាប្រាជ្ញាដំណេកបញ្ញារលឹកនៅសេចក្តីប្រាថ្នាខ្លួនឯងបញ្ញាអកាសកម្មនេះបញ្ញានឹងមានប៉ុណ្ណឹងមានប៉ុណ្ណឹងវិបស្សនានឹងមានប៉ុណ្ណឹងតើអកកម្មវានៅទៅចាស់ ចឹងបាត់ចំទី1ឃើញលក្ខណៈរបស់រូបធម៌នឹងផងទី2ឃើញភាពប្រែប្រួលរបស់រូបធម៌នឹងផងទី3គឺដើមភាពរលត់លើមកឃើញត្រង់រលត់រលាស់ចោលប៉ុណ្ណាវិបស្សនាមានប៉ុណ្ណានឹងធម៌ដែលយើងត្រូវកំដាប់អស់នេះត្រូវតែធ្វើតាមគ្នាត្រូវតែធ្វើតាមគ្នាឆ្នាំនេះត្រូវប្រឡង គិតដល់ពេលហ្នឹងនឹងតាមដល់លេខមួយមួយគិតដល់ពេលហ្នឹងរៀបចំសមាគមទៀតបកគណៈកម្មការទៅរៀបចំបានប្រហែលប្រហោគិតដល់ព្រៀងព្រៀងហើយអ្នកកន្លងគឺសមាគមទៀតទាំងអ្នកលៀកកទាំងអ្នកកម្មទាំងអ្នកនៅផ្ទះអ្នកនៅតាមទីអាឋានគេគាត់បាត់ខធ្វើការងារបណ្ដាក៏ឲ្យគាត់បែរទៅ បើប៉ុនជាមានសទ្ធានឹងការប្រឡងនឹងគឺដាក់តំងប្រឡងពីសំចេះពីសំចេះពីសំចេះហើយប្រឡងចឹងបានបាត់នឹងនិយាយស្ដីនិយាយស្ដីដូចជាចំណាត់ស្មារតីលើសួរខ្លួនឯងឆ្លើយខ្លួនឯងខ្ញុំប្រឹងដែរប្រឹងដែរ អ្នកប្រឡងហើយមិនប្រឡងទៀតទេអ្នកមិនចង់ប្រឡងប្រឡងហើយកូនកូនមកជុំនេះនិយាយខំមេចាលើមកក្បាលជើងក្រែមពេលជាមិនចង់ចូលសាលានៅឡើយ ពីចង្កេះមកអាឆ្លងប៉ុន្តែសំខាន់មកមិញមកសមាធិមួយហ្នឹងណាក្នុងចង្កេះមកឲ្យតែធ្វើសមាធិដែលជាបរណាប៉ុណ្ណឹងជាប់តែពីហ្នឹងគឺគាត់នឹងពេញនេះឆ្លាក់ឆ្លាក់អីទៅប៉ុន្តែមិញគាត់នឹងលើកបន្ទុក មុខជាសមាធិនិយាយត្រឹមនឹងសមាធិមួយឲ្យទៅចេះសមាធិកន្លងចោលណាឲ្យទៅចេះតែសមាធិបស្សនាកន្លងចោលមុខជារតេទៀតចាំបានចាំបានឆ្លើយបានបានឆ្លើយមិនបានតាមដំណើរគឺសំខាន់សមាធិនេះណាគាត់មកមុខជារតេទៀតគាត់នៅបំពេញនិទេសនេះគេថាសមាធិបស្សនាមកជុំណាជាប់បាត់តាមបស្សនាមិនមកជុំហើយ ហើយគ្រាន់តែខែមួយទេសទេជាមួយមុខទៀតគ្រាន់តែទេសល្អទេសល្អណាស់ប៉ុន្តែដែលជាប់គឺជាប់ពីសាសនាឯងហើយបើមុខវិជ្ជាដតីទេសតែមុខវិជ្ជាខាងសាសនាធ្លាក់ធ្លាក់ដុកអត់ជាប់ព្រោះយើងអ្នកវិបស្សនាអ អញ្ចឹងបានថានេះគាត់ណាជាការជួយដល់មិត្តជួយសម្រួលអារម្មណ៍ឲ្យជួយឲ្យយល់អំពីអត្តចញ្ញៈយើងបានបានសិក្សាបានប្រតិបត្តិមកច្រើនខែច្រើនឆ្នាំអ្នកធ្វើយ៉ាងណាដើម្បីឲ្យឲ្យយល់ឲ្យរៀនវៃឲ្យឆ្លាតពីកិច្ចប្រតិបត្តិនេះរហូតបានឥឡូវនេះសំខាន់ត្រឹមសោតយន្តហោ គឺចេញដំណើរក្រៅទៅឡើងទៅខ្យល់បួនរហូតណាខ្យល់បួនរហូតឲ្យស្ទាត់ឲ្យជំនាញឲ្យស្នឹកឲ្យបរិសុទ្ធទៅនៅកើតឲ្យទូខ្លាឲ្យយល់ច្បាស់អបកាសសទ្ធាសិលសមាធិបញ្ញាអេតែវាមកសំខាន់ សធាសិលសមាធិបញ្ញាសិលសធាជាកម្មផលសិលចេតនាចិត្តដែលយើងវាគ្រប់អំពើអកុសលសមាធិចៅពលហូនបាចនាបញ្ញាឃើញលក្ខណៈធម្មជាតិគឺឧបធននឹងចូលទៅជាប្រែប្រួលរបស់ឧបធនមានផងហើយចិត្តជាអត់ចិត្តស្ទះតែប៉ុណ្ណឹងនេះសំខាន់តែប៉ុណ្ណឹង សម្បានទៅហើយយើងប្រតិបត្តិយើងមិនចម្លងគ្នាពេលដែលយើងប្រឡងគឺយើងនិយាយទៅតាមរឿងរបស់យើងព្រមនៅយើងកាត់អត់នេះអត់មានយកភាសាគេមកនិយាយស្គាល់ភាសាគេស្ដាប់គេយកមកនិយាយគឺយើងនិយាយនៅអ្វីដែលយើងធ្វើកើត អ្វីដែលយើងដឹងក្នុងខ្លួនយើងណាដែលយើងដឹងខ្លួនយើងយ៉ាងនោះយើងនិយាយចឹងបាទយើងអត់មាននិយាយតាមទៀតនិយាយតាមដែលយើងដឹងខ្លួនឯងយើងដឹងមិនយើងនិយាយចឹងឃើញមិនខាងចឹងក្នុងខ្លួនយើងបើមិនឃើញខាងខ្លួនបើឃើញថាខ្លួនបើមិនយល់ថាមិនយល់បើយល់ថាយល់និយាយខ្លួនឯងដឹងរឿងខ្លួនឯង យើងអត់មានទៅស្ដាប់គេយកមកនិយាយទៅពេញទៅសួរគេថាយើងជិះប្រាប់ខ្ញុំទៅខ្ញុំដើម្បីពេញចាំយកទៅថាតាមអត់ទេគឺយើងនិយាយតែរឿងរបស់គេប្រាប់គេដូចថាចោតលើម៉ូតូខ្ញុំចំណានទៅឃើញអញ្ចឹងវាប្រែព្រោះចេះវារលឹកអញ្ចឹងវាចោតចិត្តក្នុងខ្លួនខ្ញុំវាអញ្ចឹងនិយាយតាមនិយាយខ្លួនយើងប្រាប់គេឡងចោត ណាអត់យើងពេញពីនរណានៃយើងថាគឺយើងធ្វើខ្ញុំយើងថាខ្ញុំតែខ្ញុំយើងតែមិនធ្វើទៅមិនធ្វើមិនធ្វើទៅយកនេះទៅហ៎យកខ្លះទេយកបានទេណាខនប្រាលើមិនទៅខ្ញុំនេះណាមកទៅគ្រូនៃស្វ័យចិត្តចាក់តែតាណាមិនដាក់កំងកឡង ដែលឆ្នាំនឹងដាក់ដំណងកន្លងតាមកន្លងខំកសនាអ្នកគ្នាបានដែរនៅផ្ទះទៅកើតហាត់បាត់បន្ថែមទៀតកន្លងឆ្នាំនេះហើយលើយាយណាដែលវិនិច្ឆ័យដាក់ដំណងកន្លងសិនយាយណារៀនឧត្តមដាក់កន្លងដល់ជាប់ស្រាក់ស្រាញ់ដាក់មួយ ពីសូលគូនេះរលគូនថាជាប់ក៏ជាប់ជាប់ព្រោះពួកគាត់ដល់ព្រៀនគាត់បានគាត់ជាប់គាត់ជាប់ជាប់បាទតែតែជាប់ជាប់តែពួកជឿនឲ្យមកជាប់ជាប់អាចជាប់នឹងយើងចិត្តដល់ចិត្តដល់ពេលអាចចំណាត់ជំនាញចំសំដល់ទៅនៅតោនៅសាលារៀននៅសាលាជាអង្គុយពីមានខ្លួនយើងទីខ្លួនយើងប្រឡង បើសញ្ញាបាក់មួយដែរគាត់ចាប់កូនណាអញកូននេះអញទៅរៀនធម៌នេះបើសញ្ញាបាក់មួយដាក់ឆ្លាប់ទៅក៏សញ្ញាបាក់អន្តរជាតិដើមឈូនដៃក្បែរក្បាលឈូនកុំឲ្យយកទៅទិនព្រះរកក្បែរអញយកសញ្ញាបាក់ទៅដាក់ដល់ណាដល់យើងយកសញ្ញាបាក់មួយទៅដាក់ឯងស្នាមឈូនអ្នកដែលគេទៅគោរពបូជាលើយើងចូលលើយើងធ្វើវិបស្សនា ណាម៉ែយើងឯងអន់ទេណាកម្ដាគាត់គាត់ទៅពុកម៉ែខ្ញុំនៅលើដបគេឥឡូវតាមណាយ៉ាងម៉េចទេណាគឺយើងមុខយើងមកកូនហើយយើងខ្លួនឯងហ្នឹងសំខាន់ខ្លួនឯងហ្នឹងស្លាប់ទៅបានតែតាមខ្លួនកំណត់កំណត់ជាតិក្រោយនឹងវែកពោះណាចូលទៅកើតម្នាក់ឯងហ្នឹងយើងជាតិក្រោយយើងទៅវែកពោះទេវតាវែកកំណត់ មនុស្សដាច់តែភ័យអ្នកណាអ្នកណាយើងទេទៅលើកំណើតហ្នឹងមិនសុំនៅសុំកើតឡើយចឹងបញ្ញាបាត់សំខាន់ណាស់ដែលជាសភ័យភាពប្រាប់ថាមនុស្សចេះវិបស្សនាយកបញ្ញាបាត់ប្រកាសជាគឺថាខំណាស់ខំរៀនខំសន្និបាតទៅខំយល់ហើយសញ្ញាបាត់អត់ប្រយោជន៍ទេអ្នកដែលអត់មានសញ្ញាបាត់ អត់ចង់បានបញ្ញាបត្រអត់ទៅព្រមធ្វើវិបស្សនាទេពួកអត់ចិត្តពីកន្លងដល់ដល់អាចចង់បានបញ្ញាបត្រចង់កលុកចាត់ព្រមធ្វើហ្មងខំប្រឹងប្រតិបត្តិយើងខុសពីក្មេងៗយើងនៅសាលារៀនចេះហើយក៏អត់រៀនដល់3កន្លង ឲ្យតែប្រឡងជាប់យកឲ្យត្រឹមនេះមិនយកឲ្យអត់ថាឲ្យតែប្រឡងជាប់នេះគឺថាប្រឡងជាប់ព្រឹងណាព្រឹងរៀនណាតស៊ូខ្លាំងបានទៅប្រឡងជាប់អញ្ចឹងចេះតែណាពេលព្រឹងរៀនទៅប្រឡងទៅជាប់ចេះទៅចេះដូចគ្នា យ៉ាងណាមិញយើងយល់ទៅឡងបស្សនាចឹងសញ្ញាបាត់ទៅបាត់ប្រឡងជាប់ចេះទៅចេះតែយើងបាត់ចេះធ្វើមិនបាត់សញ្ញាបាត់ចឹងតែយើងចេះចេះយើងមកត្រឹមចាំបាត់សញ្ញាបាត់ក៏ត្រឹមប្រឡងត្រឹមរៀនគុណកម្មបាត់ដល់ទៅប្រឡងបាត់សញ្ញាបាត់ហ្នឹងបានខតទៀតហើយបានប្រឡងជាប់ទៅចេះគឺប្រឡងជាប់ប្រាក់លោកនេះអ្នកប្រឡងធ្លាក់ឆ្លាក់ទៅទៅកើតនរកប្រែទៅសូរកាយដេរខាន នេះប្រឡប់ព្រះនរុព្រះតរកាយទេវតាប្រឡំរៈលោកអ្នកដែលប្រឡំជាប់រៈលោកស្លាប់មកកើតជាមនុស្សកើតជាទេវតាកើតជាព្រំទៅនិព្វានអ្នកប្រឡំជាប់រៈលោកព្រះព្រះដូចលោកព្រះតរកាយទេវតាហើយយើងនិយាយពីវិញ្ញាណយើងប្រឡំជាប់ប្រឡំជាប់នៅពេលណាដែលយើងរលឹកកាយទៅ ព្រោះចាក់ព្រះនគរថា មិនបង្កើតជំនួសត្រូវឆ្លងកាត់នៅចក្ររាបាលសមុទ្រគឺចក្ររាបាលនេះឆ្លងកាត់សមុទ្រគឺអបាយភូមិនេះឆ្លាក់ទៅចឹងដូចបានតាជាបានសិលហើយកន្លងជាប់ហើយឆ្លងផុតចក្ររាបាលហើយនឹងបានទៅកើតនៅមនុស្សទៀតបានអាសួយពោតែចិត្តមិនអត់ប្រយោជន៍ទេអត់ប្រឹងហើយគំនិតគិនណាយមណាខោ ឲ្យវាសោកសោកទៅហាមកដូរព្រៃកំណោមទៅសោកទៅបើគេយំទៅទៅទៅទៅដូរតែថាទៅវាគាត់ទៅមិនខាយណាណាណាយំយំទៅណាណាសោកសោកទៅណាថាអីថាអីទៅតាមចិត្តយើងទៅវាសំខាន់ស្លាប់ទៅកើតម្នាក់ឯងណា ស្លាប់អ្នកឯងអ្នកមានអ្នកក្រទាំងអស់ហ្នឹងវាទៅចាប់ត្រឹមថ្ងៃស្លាប់ហ្នឹងឯងសួរថាមាស10គីឡូថ្ងៃស្លាប់យកទៅយ៉ាងណាឃើញនេះមាស10គីឡូមាស20គីឡូលើញាប់ដៃដាក់ឯងពេញសាលាខណ្ឌហ្នឹងទៅទៀតដល់ថ្ងៃស្លាប់ទៅមានន័យឯងអត់មានន័យមានន័យអីយកទៅអត់ជំនឿផងវាជំនឿម្នាក់ឯងហើយរបស់អស់នេះ ធ្វើវាកាត់ចាក់ស្បាំងវាបណ្ដើមមានតែតាមក្របរបស់ខ្លួនហ្នឹងអត់មានន័យទេគ្មានប្រយោជន៍ទេនឹងយកដល់ថ្ងៃស្លាប់ហ្នឹងបាទថ្ងៃទី2គ្នាអ្នកណាយកប្រយោជន៍អត់ប្រយោជន៍ថ្ងៃស្លាប់ស្លាប់ទាំងដីញញឹមនេះតាតាពួកមួយស្លាប់ដាក់មកពីជំនាញមុនស្លាប់បាច់ប្រកិនរត់ទុកទុកវាជំនាញអត់មានទីតាំង ណាអ្នកបានមកអត់បានឲ្យអត់មិនជួយជិះៀលវែងញៀតណាអត់មានមកអត់ឲ្យស្លាប់ទៅយកទៅលោកទាំងបងទាំងម៉ាក់ទាំងទឹកទាំងយុគណាទាំងពុកសម្បត្តិទាំងកូនទាំងចៅទាំងអីណាគាត់និយាយប្រទេសបាត់ទៅណាស្លាប់តែចឹងទីសំនេះអត់មានធ្វើទៅអត់ធ្វើទីអត់បាយបាយបាយបាយយកមកអូជួយខ្ញុំអត់ជួយខ្ញុំអត់តែចឹងក៏ប្រសើរណាជួយខ្ញុំអត់ ជួយជួយមកជួយបែបមកមាននិយមមកគូគូអូជួយជួយខ្ញុំផងហើយដឹងណាដែលជួយណាដូចដូចតែគ្នាចឹងមកថាចិត្តអីគិតតែអាចធ្វើបំធ្វើទៀនធ្វើសោកក៏កុំស្មាក់ណាខ្លះមកវត្តពីបីជាស្មាក់គេចិត្តទៀនគេមើលមុខមើលក្រោយទៀនភ្លៀង ប៉ុនល្អៀតណាណាគឺដល់ទៅក្មេងស្លាប់ទៅដើរទៅខែងហើយដាក់យំលើយំនេះផងតែឃើញកូនជឿនឹងយើងជឿម្ចាស់ខ្ញុំមានទៅចិត្តនេះគឺខ្ញុំខ្លួនយើងបានចូលក្នុងកលាការចាំទៅកូនជឿទៅតាមសុខជាបដាតាមសុខកុំឲ្យស្លាប់ទៅយំនិយាយទៅថ្ងៃថ្ងៃរវល់មកអានតើទឹកកាត់ធ្វើវាអត់គ្នាអត់ដេកក៏បាន គឺបាបកម្មដែរប៉ុន្តែឯងដែលកើតទុកអត់ងាយរកគាត់បញ្ញាប៉ុណ្ណឹងទឹកអ្នកធ្វើល្អខែងរែងនៅពេលស្លាប់អ្នកធ្វើអាក្រក់ទ្រាំបាតែឥឡូវតែដល់ពេលស្លាប់មិនខែងរែងឡើយណាដល់ពេលស្លាប់មិនខែងរែងឡើយស្វែងហៅទៅជួយបើអ្នកធ្វើល្អខែងរែងនៅពេលស្លាប់ ដល់ស្លាប់តែកាមរៈលោកថែងរែងតទៅទៀតដើមថៃខ្លួនមិនថៃបែបពីត្រូវជាប់ប្រទុះព័ន្ធវិជាក្នុងប្រយុទ្ធរាជខ្លួនពីកនគួរតែសូមចាប់នេះសូមសិទ្ធិពលគេត្រូវសួស្ដីសូមអរគុណកម្មវិធីស្ដាប់របស់បង បស្សនាឆ្នាំនេះជាប់ពុទ្ធពុទ្ធីហើយក៏អត់មានប្រឡងយើងជាប់ពុទ្ធពុទ្ធីបើទីមានពុទ្ធពុទ្ធីបើសត្វសត្វសត្វពុទ្ធពុទ្ធីទៅណាមានជ័យជំនះជ័យជំនះពុទ្ធពុទ្ធីបានសត្វបានចំណេះធ្វើបានទៅ